អូនណោណោណោអើ ជាបឋមខ្ញុំកណាសូមនមស្ការក្រាត់ថ្វាយបង្គំចំពោះប្រចាំ3នៃបត្រៃរដ្ឋដោយសេចក្តីគោរពជាថ្លាដល់ពងពោះលោកសូមក្រាត់ថ្វាយបង្គំចំពោះគុណចាស់ពធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជាថ្លាសូមប្រណិពលលោករស្រីនិងនាងកញ្ញាញញុំពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនាការឡាយផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបធម៌កម្មជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃអង្គារ11 12ខែមករា ឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវថ្ងៃទី20ខែធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរជាកម្មវិធីផ្ដោតអារម្មណ៍ទៅលើនេតិកំណាព្យស្មូតហើយនិងពំនូលផ្សេងផ្សេងកម្មវិធីរបស់យើងតែងតែយកចិត្តទុកដាក់ទៅលើកិច្ចការ ទាំងឡាយដែលពាក់ព័ន្ធទៅនឹងសិល្បៈនិងវប្បធម៌កំណាព្យស្មូតជាដើមហ្នឹងជាការលើកទឹកចិត្តដល់យុវជនលើកទឹកចិត្តដល់អ្នកស្មូតអ្នកដែលមានជំនាញខាងកំណាព្យជាដើមនិពន្ធជាដើមក្នុងការលើកទឹកចិត្តដល់ពួកគាត់ហើយនៅស្នាដៃដល់កម្មវិធីរបស់យើងហើយកម្មវិធីរបស់យើង មាន បាវចនាថាត្រួតត្រងអភិរិយអភិវឌ្ឍអភិរិយអភិវឌ្ឍនិង និងត្រួតត្រងដូច្នេះកម្មវិធីរបស់យើង តែងតែហៅវាគ្មិនរបស់យើងមកចូលរួមក្នុងកម្មវិធីមានខ្លះក៏2នាក់ខ្លះក៏3នាក់ខ្លះទៅតាមតែភ្ញៀវរបស់យើងមានកិច្ចការរវល់ច្រើនក៏បានតែ2នាក់ក៏អាចធ្វើបានដែរប៉ុន្តែថ្ងៃនេះយើងមានចំនួន2នាក់មកចូលរួមក្នុងកម្មវិធីរបស់យើងហើយនឹងខ្ញុំកណ្ណាអាត្មាភិជាអ្នកឡៅចូលម្នាក់មើលទៀតដែរសូមចាំតិចសិនឡើយសូមស្វាគមន៍បងជាវិចិត្រដែលជានិកវ័យនិពន្ធមកពីទីក្រុងស៊ីដនីសូមសប្បាយបាទ នឹងហើយទី2សូមស្វាគមន៍នៅកញ្ញាខាន់ស្រីមាសមកពីខាងទីក្រុងភ្នំពេញ សូមស្វាគមន៍បងប្អូនស្រីហើយនឹងសូមស្វាគមន៍បងប្អូនខាអូនបុរារាបុរីមកពីខាងខេត្តខេត្តព្រៃវែងបងណាកណាកណាលបងអូខេ ហ្នឹងហើយឥឡូវយើង បានថ្ងៃនេះយើង បានយុវជនមកចំនួន2នាក់គឺយុវជន ខាងផ្នែកនារីហើយនិងយុវជននៅខាងបរោះរបស់យើង បានចំនួន2នាក់គឺផ្ដោតអារម្មណ៍ចង់ឲ្យយុវជនរបស់យើងបានចូលក្នុងកម្មវិធីយើងបានច្រើនពីព្រោះថា ទំពាំងស្នងរិស័យកាលណាបើចាស់ចាស់ផុតទៅអស់ហើយយើងមិនបាន ស្ថាបនាពួកគាត់ឲ្យឡើងទៅជាអ្នកស្មូតឬក៏អ្នកចូលរួមក្នុងកម្មវិធីយើងទេយើងមិនងាយនឹងបានចូលរួម គ្រប់គ្នាទេឥឡូវយើងបានយុវជន2នាក់បានចូលរួមក្នុងឱកាសនេះឥឡូវបងជាវិចិត្រមានអីសាទរជាមួយនឹងយុវជនយ៉ាងណាបងសូមជើញណាសូមអរគុណហើយក៏សូមកាសស្វាគមន៍ប្រគុណម្ចាស់ដែលជា អ្នកសម្របសម្រួលកម្មវិធីសិល្បៈនិងវប្បធម៌ដែលផ្សាយចេញពីទីក្រុងស៊ីដនីរដ្ឋញូវសាវ៉ែលគឺ KKCCTV រៀងរាល់ ថ្ងៃអង្គារគឺប្រចាំសប្តាហ៍ឲ្យតែថ្ងៃអង្គារគឺនាទីសិល្បៈនវត្តធម៌អឺយើងទាំងអស់គ្នាបានធ្វើការផ្សព្វផ្សាយក៏ដូចជាបានរក្សាក៏ដូចជាបានអភិរក្សនិងប្រទ្រង់នៅផ្នែកបព្វធម៌ជាពិសេសគឺផ្នែកកំណើការផ្លោងមានការអានការពោលការស្មូតអីជាដើមណាសូមអរគុណនិងអរគុណហើយសូមស្វាគមន៍ក្មួយទាំងពីរមកកាន់កម្មវិធីរបស់យើង ឲ្យរីករាយនិងសប្បាយត្រៃលែងនាទីបំផុតណាសូមអរគុណដល់គុណបាទជំរាបសួរលោកប្រុសអូខេដែរឥឡូវមកជួបជាមួយនឹងផ្នែកខាងនារីយើងវិញម្ដងស្រីស្រីផ្សេងមាសដែលត្រូវជាកូនរបស់សុខសប្បាយបងថ្ងៃនេះមានអារម្មណ៍មិនដែរថ្ងៃសប្បាយរីករាយយ៉ាងណាដែរបានចូលរួមកម្មវិធីនេះអឺចំពោះកណាគឺមានអារម្មណ៍ថាសប្បាយនិងរីករាយព្រោះជាបទពិសោធន៍ អឺទី1របស់កណាដែលប្រឡូកនៅ ក្នុងកំណាបឬក៏ស្មូតមួយទៀតដែលបន្តពីម្ដាយឬក៏បងរបស់កណាអញ្ចឹងគុណចា៎អូខេអរគុណដែរដែលបានអរគុណដល់ញោមស្រីដែរញោមណេតមុំដែលមានការណែនាំឲ្យគូននឹងមកចូលរួមកម្មវិធីរបស់យើងឥឡូវសូមស្វាគមន៍បងអូនអឺបុរីវិញម្ដងបុរីមានប្រវល់ខ្លាំងហើយមួយថ្ងៃហ្នឹង កណាអត់ទៅទេបានថ្ងៃហ្នឹងលបងកណាអូខេអឺហ្នឹងហើយបងអូនមានការចាប់អារម្មណ៍យ៉ាងណាដែរកម្មវិធីរបស់យើងថ្ងៃនេះសប្បាយយ៉ាងម៉េចដែរកណាមានទឹកចិត្តថាសប្បាយត្រេកអរនឹងការចូលរួមកម្មវិធី KKCCTV ព្រោះអីលើកស្ទួយវប្បធម៌ខ្មែរកុំឲ្យបាត់បង់តទៅទៀតលបងអូខេអរគុណណាស់ ឥឡូវហ្នឹងចង់ឲ្យចាស់ទុំយើងគឺលោកបងជាវិចិត្រហ្នឹងជាអ្នកផ្ដើមមុនដោយសារតែថ្ងៃមុនហ្នឹងបានតែងកំណាព្រឿងញោមខ្ញុំកណ្ដាអាត្មាភាពហ្នឹងក៏បានលាចាក់លោកនេះទៅ ហើយក៏បងជាវិចិត្របានតែងកំណាព្រឿងមួយដែលពាក់ព័ន្ធនឹងជីវិតខ្ញុំកណ្ដាផងនិងញោមស្រីផងឥឡូវសូមចេញបងជាវិចិត្រផ្ដើមសេចក្ដីមុនគណៈសូមអរគុណហើយក៏សូម ក្រមគុំសាយថ្មីក៏ដូចជាប្រគុណម្ចាស់ប្រធារាប្រធារាគ្រប់ប្រអងនៅគ្រប់ទីកន្លែងទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយក្មួយក្មួយទាំងអស់ជាពិសេសអស់លោកសាស្ត្រាចារ្យបណ្ឌិតអត្តកោវុឌ្ឍបណ្ឌិតកវីទាំងអស់បើសិនជាមានការខុសឆ្គងឆ្គងយ៉ាងណាក្តីក៏សូមមេត្តាថាខន្តីអភ័យទោសចំណេះតិចតួចលួចផ្សំតែថាអាយុកាយកាន់តែចាស់ជ្រេទៅមុខហើយដូច្នេះថ្ងៃនេះខ្ញុំកណ្ណាសូមលើកយកកំណាព្យចាស់មួយ ដែលការពីខ្ញុំកាលណាបានធ្វើជាចារវាងនិពន្ធនៃការផ្សាយហើយកាលនេះបាននិពន្ធនៅការិយាល័យប្រតិបត្តិអប់រំប្រចាំសប្តាហ៍ដល់ខៅដានកំនាឆ្នាំ1981ហើយចំណងជើងគឺហាមលោកដូច្នេះសូមប្រគេននឹងជូនដូចតទៅបាទហាមលោក ហាមចិត្តល្មើល្មើបលោភនៅទ្រព្យជាហាមលោភហាមការក្រសោបអោបលើងហូហីហាមលោភហាមចង់ត្រៀលទ្រោមលមកខំវេលីហាមលោភហាមការលមកទីគ្រាបានគ្រប់គ្រាន់ ហាមលូបហាមលុនហាមពូលបនទុនបំផនហាមលូបហាមលន់លោភយកបនតួនអត់គិតហាមលោភហាមលោហាមប្រមូលយកជំរិតហាមលោពីមិត្តហាមផ្ដើមគុណិតបោកប្រាំង ហាមលោភហាមលន់ហាមកិនបំផនក្មេងចាំងហាមលោផ្ដេកផ្ដាំងរហនរហាំងហិនហើយហាមលោភហាមលេហាមបាញ់ឆោតគេបេងបោញហាមលោប្រយោជន៍ ហាមរូលឲ្យខ្លោយខងកាហាមលោភហាមលៀងហាមជាប់ជំពាំងចុងកាហាមលោកប្រាថ្នា អាធ្វើឋានការព្រួលប្រែហាមលោកហាមលួចហាមលេក្របួចបងវែង អាមលោកផានកែរឿងល្អឲ្យបែធោឈ្មោះហាមលោភហាមលីហាមបំបត្តិកៃកិនតយងហាមលោភហាមលងអាបងខោឈ្មោះគ្នាគ្នាហាមលោភលោកលំ អាមការដឹកនាំកែនគីអាមលោកបងពីនាំកម្ពុជាថ្ងៃមួយអាមលោបលន់ធំហាមសុំក្រលំស្ទើស្ទួយអាមពុករលួយបាំងពុងទៅជួយយកមុខ ហាមលោភលៈទុកហាមបង្កត់ទុកអ្នកត្រង់សូមអរគុណនិងអរគុណបាទជាស្កែបែបផ្លូវចាត់ទៅប៉ុណ្ណេះមាន12លបាខណ្ឌទៀតសូមអរគុណអាចចង់និយាយថាពាក្យហាមហាមហ្នឹងអឺ ចង់និយាយថាម៉េចមិញហាមលួងខំលួចជួយអឺកាតនេះគឺជាអត្តន័យត្រង់តែម្ដងគេហាមហាមលួចបើទៅជាលួចវិញបងកណាអត្តន័យនេះគឺត្រង់ទាំងអស់គឺថាហាមលោកហាមលុនមកហាមពលបន្ទន់ចិត្តគំនិតបោកប្រាស់អីទាំងអស់លោកពលសក្តីលោកនេះវាមិនល្អប្រហែលទេដោយយើងគេទាំងឡាយដឹងគ្រប់គ្នាមកហើយថាមច្ចតានៃការលោភលន់នឹងតាំងពីលោកនឹងដោយសារការបង្ខូចឈ្មោះគេនឹងក៏គឺជាការលោភលន់ដែរ ធ្វើស្ថានភាពព្រួយប្រែក៏ជាការលោភលន់ដែរណាហើយហាមកេងហាមប្រវាញ់អីហ្នឹងក៏ធ្វើជាការមកពីការលោភលន់ហាមបំផន់ឬទាំងចាស់ទាំងក្មេងក៏ជាការលោភលន់ហាមប្រមូលយកឬក៏ចម្រិតយកកេងប្រវាញ់បោកប្រាស់គេសុទ្ធតែជាការលោភលន់បងដូច្នេះពុទ្ធលោកបានទ្រង់សម្ដែងហើយថាកុំឲ្យមានការលោភលន់គឺថារបស់ទ្រព្យទាំងឡាយដែលនៅក្នុងលោកនេះទោះបីក្នុងខ្លួនក្តី កណាក៏យកទៅបានដែរសូម្បីឆ្អឹងសាច់ដែលនៅជាប់ជាមួយនឹងខ្លួនហ្នឹងក៏ដល់ពេលស្លាប់ទៅហ្នឹងក៏យកទៅបានដែរមានកណាមាននៅតែចឹងឯងគឺថាហើយកាតនេះគឺជាកាតចាស់ដែលខ្ញុំកាលណាខ្ញុំបានសរសេរនៅឆ្នាំ1981នោះទេបាទអូខេអរគុណអញ្ចឹងកំណាប់ហ្នឹងតែងយូរហើយ1940 85ហ៎ អូខេឥឡូវមកជួបជាមួយនឹងស្រីខណ្ឌស្រីមាសខណ្ឌស្រីមាសជាដើមជាដំបងហើយការជាគ្រាដំបងមុនណាឡើយគេហៅថាអាទៅប្រជុំក្នុងកម្មវិធីរបស់យើងអញ្ចឹងក៏មិនដែលបានចូលខ្ញុំមិនចូលបានម្ដងដែរប៉ុន្តែដោយសារ តែ បញ្ហា រលកធារកាសអត់សូវល្អឥឡូវថ្ងៃនេះបានចូលសារជាថ្មីឥឡូវចាប់អ៊ីនធឺណិតឥឡូ w បញ្ចេញសារស្នាដៃមើលថ្ងៃនេះមិនដែរចេញ កណាកណាកណាសូមថ្វាយបង្គំអរគុណព្រះអង្គគ្រប់ព្រះអង្គហើយលោកពូវិចិត្រហើយបងដែលគាត់ចូលរួមហៅគាត់ហៅលោកអ៊ំមិនត្រូវគាត់ពូគាត់ថ្ងៃនេះនឹងខ្ញុំមាន កំណាប់មួយបទកណាកណាកុំចាស់ថ្ងៃនេះខ្ញុំមាន កំណាប់មួយបទដែលអឺមានចំណងជើងថាការពោលពីញៀនដែលជាបទកកតៈសបា ពុទ្ធបាទ5ឋានអូខេញៀនក្នុងលោកីយាអើយពុំអាចដើមបីស្រដីពរនី ជុំបារីញៀនចំស៊ីស្លាញៀនផាក់ងាយសរាញៀនជុងអាភិនញៀនលបែងស៊ីសងអា ឡងញៀនខំរៀនសូត្រញៀនដើរលេងយប់តាមច្រកតាមគៀនមួយយ៉ាង ញៀនលៀមអំញៀនជុំកញ្ឆានិងញៀនទាំងគ្រប់ពរនី បំពេញការីនឲ្យមានចំណេញវិញជារបៀនបែបនាង មិនអោយខ្វាំងហោចនិងត្រូវញៀនចង់ព្រងមានប្រយោជន៍បើមានការហោចកុំបីញៀនឡើយសូមអនុមោទនា រឿងភ័យបន្តិចក៏មិនរឿងភ័យបន្តិចហ៎អាអីនេះអានឹងដំបងចឹងហ៎ដំបងវាហាងភ័យបន្តិចមែនប៉ុន្តែដូចជាព្រោះព្រោះម្យ៉ាងដែរបងបងជឿចិត្តមានអីលើកទឹកចិត្តទេក្មួយដូចអាភ័យល្អណាស់ក្មួយហើយហ្នឹងឯងកាលណាយើងភ័យទៅវាទងញ័របន្តិចណាអាដូច្នេះធម្មតាទៅយើងធ្វើធម្មតាទៅហើយរកដង្ហើមឲ្យវែងវែងទៅ អាហ្នឹងខ្ញុំស្មូតលេខព្រោះហើយប៉ុន្តែគាត់ថាហ្នឹងប្រើខ្យល់ពីតាមទ្រូងមកឲ្យត្រង់ទៅទៅហើយសំខាន់អង្គុយឲ្យត្រង់ខ្លួនទៅហើយនេះមួយមួយហើយកុំឲ្យមានអារម្មណ៍អីថានៅពេលដែលយើងការសម្ដែងលើឆាកក្តីក្នុងឆាកក្តីគេថាកាលណាយើងចាត់ពឹបហើយគេថាគឺត្រូវគិតថាមានតែយើងឯងកុំគិតអ្នកដទៃតាមអារម្មណ៍ថាគឺអញពេលពេលម៉ោងនោះគឺថាម៉ោងអញត្រូវបញ្ចេញដូច្នេះកុំបង្កើនសេចក្តីក្លាហានក្នុងម៉ោងប្រើ ចាលោកភាសាកំណាប់ហ្នឹងខ្ញុំទៅយកមកថ្មីយកមកពីលោកគ្រូយ៉ាន់បូរិនអញ្ចឹងណាណាទៅខ្ញុំអត់ស្ទាក់ទេធ្វើត្រាប់តាមគាត់ចាំថ្មីថ្ងៃវិញខ្ញុំទៅសេពីរឿងគ្រឿងញៀនមួយដែរនេះថាទុកល្ងាចហ្នឹងដែរយកមកដូចត្រូវគ្នាមកមែនតែនេះគាត់តាមវគ្គវគ្គទី2អានេះបាត់ប្រកបបាទវគ្គទី2 ឥឡូវអរគុណណាស្រីមាសពាក្យថាញៀនហ្នឹងស្រីមាសអាចអធិប្បាយបានប្រមាណចំណុចដែរអាចបញ្យល់បានទេអឺចំពោះអត្តបទនេះគុំអាចារ្យញៀន ញៀនលបែងញៀនលបែងស្រាញីអូនបងហ្នឹងគឺវាគេចង់ដាស់តឿនយើងថាអត់ល្អទេកុំញៀនវាតតទៀតអញ្ចឹងណាកុំម្ចាស់ប៉ុន្តែបើសិនជាយើងញៀននឹងការងារអ្វីដែលត្រូវថាមានប្រយោជន៍ចំពោះយើងអឺដែលថាវាល្អចំពោះយើងយើងញៀនវាទៅអញ្ចឹងចាអឺញៀនល្អចង់ដល់ចាប់សំដៅទៅលើអីញៀនរៀនសូត្ររៀនញៀនអីទៀតកណាកណារៀនញៀនសូត្ររៀនកិច្ចការអ្វីដែលថា ចាកណាកណាជួយជួយនឹកមើលបានប្រហែលប្រហែលនឹកនឹកបើជួយនឹកមើលអាញៀនដែលថាផលប្រយោជន៍ជួយនឹកមើលមិនប្រហែលមើលញៀនរៀនសូត្រញៀនធ្វើកិច្ចការងារញៀនអីទៀតឡើយអឺក្នុងកំណាប់អញមានមានញៀនស្អីញៀនញៀនអី អឺញៀនអឺអភិនញៀនស្រែអឺប៉ុន្តែញៀនដែលផលប្រយោជន៍ញៀនដែលយើងគួររៀនដែលគួរញៀននោះញៀនញៀននឹងសិក្សាញៀនការស្ដាប់ញៀននៅចំណេះដឹងវិជ្ជាក្រេបហ្នឹងហើយញៀននឹងញៀននឹងអានសភៅ ញាតនឹងការស្ដាប់ការអប់រំស្ដាប់លោកទេអីហ្នឹងញាតនឹងស្ដាប់លោកទេសិតរឿងមានប្រយោជន៍ហើយមានប្រយោជន៍ហ្នឹងអូខេអូខេអរគុណដែរសីមាហាបានបានស្មូតព្រោះល្អដែរហើយចាំលើកក្រោយទៀតនឹងសន្យាថានឹងជប់ភ័យបានចូលម្ដងពីរដងជប់ភ័យរៀនរៀនតាំងពីអញ្ចឹងទៅរៀនតាំងពីរៀនពីវេទិកាតិចតូចចឹងវេទិកាលោកបងនេះគឺ គេហៅវេទិកាតូចតាចឯងកាលណាបង្រៀនទេបង្រៀនគ្នាយើងឲ្យចេះទេប៉ុន្តែរឿងវេទិកាធំធំទៀតហ្នឹងយើងឡើងទៅលើឆាកដូចជាតូតូកដូចជាអបសារ៉ាដូចជាបាយយ៉តអីជាដើមហ្នឹងធំធេងអាហ្នឹងគេយើងទៅទៅរៀនពីតូចទៅរៀនពីវេទិកាទៅតូចចឹងទៅដើម្បីយើងទៅឈានទៅវេទិកាធំអូខេឥឡូវបងបរិយវិញម្ដងបរិយមានអីចែកម្លែកហ្នឹងណាបើកបើកសម្លេងបងបើកសម្លេងផងបើក ជូនមហូបអាហារចំពោះមេដាបិតាអូខេចេញណាព្រះមេយីមានគុណអងើយលំបាងអើយពេកពុន ថែរាំងសាកូន បើពោះងែអី10ខែ ស្ទើរតែហើយនឹងសូនអើយរហូតណែដល់កូនអើ បំបៅអើយធ្នមបត់ណាអង្ើយលាមួកអើយម៉ូតសតជះលៀងរាល់ថ្ងៃ រហូតណែអើយកូនធំបានចំអើយរើនវ័យអោបមករំមែយបត់ថ្លៃអើយសពមុខវិញជា ចាត់ចែងទុកដាក់អង្អើយចែកកែមរតករៀបចំគ្រួសារកូនចាំអើយក្នុងចិត្ត អាណិតអើយមេត្តានឹងគុណអើយបៃតាអើយថ្លឹងថ្លែងពុំបាន ថ្ងៃនេះជាថ្ងៃអើយ ដល់អត់ណើយីដំក្រៃកូនបានរៀបចំ ធ្វើបនអើយថ្វាយផត់ប្រកេនអើយព្រះសង្ឃ សូមពុកអើយម៉ែបានអើយសុខផុតលោកកាហូចធាត់បរិសុទ្ធណាអងើយកូនសូមអើយលំអត់ លុតលើហាត់ថាជូនលោកអើយមានគុណដល់ធ្ងន់អើយអស់ចាងកូនសូមអើយស្មាលីអើយ យព្រះកនឡាអូអត់លើទេបងលឺសូរទេ ណាលើលើលើរបស់លើមកបូរីដេញដាច់តាច់ណាសេវាខ្សោយអញ្ចឹងទៅវាផុតផុតដែរអឺគាត់រៀង slow បន្តិចកុំចាមកបូរីនឹកឃើញមិនបានចង់យកអំពីគុណពូតបាយពុកម្ដាយហ្នឹងយកមកក៏ smooth ហ្នឹងចង់មានបំណងថាមិនដែរចង់ចែកកម្លេចយ៉ាងម៉េចដែរបងកណានឹកឃើញថាពេលដែល កូនចៅមុននឹងទៅវត្ត ដាក់បិណ្ឌឬមួយក៏ទៅវត្តប្រគេនចង្ហាន់សង្ឃអីយើងត្រូវតែជូនឪពុកម្ដាយជាមុនសិនចាំទៅវត្តទៀតចាស់អូព្រោះអីគាត់ជាព្រះកម្លោងរបស់យើងដែលបានបង្កើតយើងមកអញ្ចឹងយើងធ្វើបន់ជាមួយព្រះរស់សិនចាំទៅធ្វើបន់ជាមួយប្រសង់តាមក្រោយអូខេអញ្ចឹងត្រូវហើយបងជាតិជាចិត្តត្រូវដែរអញ្ចឹងប្រពុតក្តីប្រសង់ក្តី លោកចាតិកាធំធំក្តីសម្ដេចសង្ឃក្តីកាលពីសម័យដើមក្តីលោកតែងតែទេសនាអប់រំទូលមានអាឪពុកម្ដាយនេះគឺជាព្រះកន្លងជាព្រះព្រំធំហើយយើងត្រូវគិតថាបើសិនជាគ្មានលោកទេយើងក៏មិនបានមកគោរពបូជាព្រះពុទ្ធសាសនាដែរលោកជាអ្នកបង្កើតគេហៅថាជាទេវតាដើមជាព្រះព្រំអ្នកបង្កើតលោកប៉ុន្តែ លោកប្រាប់ថាឲ្យមើលព្រះកន្លងផងប៉ុន្តែភាគច្រើនយើងម្នាក់ម្នាក់ដែលជាជាអ្នកកាន់ពុទ្ធសាសនាសាសនានោះជួនកាលអត់បានធ្វើទេយកទៅវត្តសិនអត់នឹកឃើញឪពុកម្ដាយហើយឧទាហរណ៍ថាសួរក្មួយទាំងពីរតាធ្លាប់ធ្វើមុនណាមុននឹងទៅវត្តធ្លាប់ជូនឪពុកម្ដាយមែនទេខ្ញុំធ្លាប់លោកគ្រូអូល្អអញ្ចឹងល្អហើយត្រូវតាមដែលប្រសងលោកព្រះអង្គលោកសំដែងធម៌ហើយព្រោះជួនកាលយើងដឹងយើងលើគ្រប់គ្នាមែនប៉ុន្តែជួនកាលអត់បានធ្វើទេ យកទៅប្រគេនលោកសិនហើយតោះហើយចាំលោកឪពុកអ្នកមិនឲ្យចាំភាសាតាមក្រោយជួនកាលចង្ហាន់សល់ពីប្រសងបាត់យកមកវិញណាខ្សែសាំងមានកម្លាំងបន្ទាហាន់ខ្ញុំកាណាយកវត្ថុខ្សែសល់មកជូនលោកអ្នកមានគុណទៅវិញអាហ្នឹងជាការល្អបើយើងធ្វើបានគឺល្អណាស់តាពេលលើកូនស្គួនយំម្ដាយមនោរមហាត់លោកទៀមប៉ះពាល់កូនទាំងឈាមអោបពោភ្លៀងផ្ទាប់អរាគ្មានខ្ពើគ្មានរអើម ស្អុយឆេះឆ្អើបុតជីវ៉ាបីត្រោបើកនេត្រាថើកូនងាទាំងទឹកភ្នែកទាំងឈាមទាំងទឹកភ្នែកគឺថាប៉ុន្តែ ទឹកភ្នែកនឹងមិនមែនទឹកភ្នែកគេថាសោកស្ដាយទេ ទឹកភ្នែកអសបាយដែលបានឃើញកូននឹងគឺថាមកប្តីដាក់លើទ្រូងមុននឹងកាត់រែកតោផ្ចិតហ្នឹងកាត់សុកកាត់អីក៏ដោយបើដាក់ទាំងឈាមទាំងអីហ្នឹងណាដែលបង្កើតចេញពីផ្ទៃមានមេដាហើយនោះយកពេទ្យឆ្មោបយក្សណាក្តីពេទ្យពីដើមក្តីពេទ្យរដូវក្តីគេថាយកបណ្ដាក់ក្តីលើទ្រូងម្ដាយបាទទាំងឈាមលលាក់ ទាំងអរិញអឺ slash ទាំងស្អីស្អីស្អីទាំងអស់ហ្នឹងយកមកដាក់លើណាហើយអណាណាយកដោយអាទឹកភ្នែកហ្នឹងអររំភើបញោមញោមដោយសារគ្រិចកូនហ្នឹងជាជាអ្នកបង្កើតលោកណានៅក្នុងលោកនេះបើគ្មានឪពុកម្ដាយទេមិននឹងមនុស្សកើតមកពីណាទេបាទទោះបីគេធ្វើតាមលក្ខណៈវិជាសាស្ត្រក្តីក៏យកអាទឹកមេជាតិហ្នឹងយកទៅបង្កើតនៅក្នុងផ្ទៃពោះនៃស្ត្រីដែរចឹងហើយម្ដាយគឺស្ត្រីស្ត្រីគឺសេរីអ្នកនាំមកនៅ អឺភាពចម្បងនៃមនុស្សលោកបាទអរគុណនឹងអរគុណល្អណាស់ក្មួយនឹកឃើញយើងនឹងអឺល្អហើយក្មួយបងអូនដែលមានការនឹកឃើញត្រង់គុណមេត្តាបិតានឹងដូចជាបងចិត្តលើកឡើងហ្នឹងគឺជារឿងពិតហើយអឺយើងឲ្យតម្លៃអ្នកមានគុណយើងសិនយើងថាធ្វើបន់នៅ ខាងក្រៅយើងបានបន់ច្រើនបើយើងធ្វើនៅ ខាងក្រៅដូចជាហឹកខាក់សម្បំណាប៉ុន្តែខាងក្នុងយើងដូចជាមិនគ្រប់ឪពុកម្ដាយ ស្ដីថាបន្ទោសបង្អាប់ដល់ម្ដាយឪពុកយើងអានឹងគឺជារឿងមួយដែលមិនក៏មិនត្រូវទេដូចជាបងមកលើកឡើងគឺមុននឹងទៅធ្វើទៀនធ្វើបុណ្យកុសលជាមួយនឹងប្រសង់នៅវត្តយើងធ្វើបុណ្យជាមួយនឹងអ្នក មានបុណ្យរបស់យើងនៅផ្ទះសិនដែរធ្វើបុណ្យពីព្រោះមេដាបេដាហ្នឹងព្រះលោកថាជាព្រះផង ជាព្រះព្រំផងជាគ្រូផង ហើយអាចទទួលយកនៅតក្ខណៃតយវត្ថុទាំងឡាយដែលកូនបូជាចំពោះអ្នកមានគុណយើងបានដូចយើងក៏ធ្វើវត្តវត្តចឹងដែរចឹងណោះហ្នឹងហើយអូខេវិលមកជុំលើកទី2មកជួបស្រីមាសវិញម្ដងទៀតឡាស្រីមាសមានអីថែមនេះតទៀតអេណាសូមអរគុណនិងអរគុណនេះបងចិត្តអត់តន់ធ្វើទេណាបងចិត្តហើយមិញបងអូនចិត្តមុនណាអូយកចិត្តតន់ណាតដល់ណា វល់ល្អនិយាយភ្លេចសូត្រធម៌កំណាប់ឥឡូវឥឡូវកណាលើកយកគ្រឿងញៀនដូចឈ្មោះស្អីដែរទៅចុះព្រោះបានប្រសេពីថ្ងៃបីមួយហើយអឺប៉ុន្តែនៅក្នុងវេលានេះគឺមិនលើកគ្រឿងញៀនអីផ្សេងផ្សេងនេះនិយាយឲ្យចំ គឺយកសារៈនឹងតែម្ដងពីពូម្នាក់ម្នាក់ហ្នឹងគឺថានៅក្នុង nature style ហ្នឹងជួនកាលសិលទី5ហ្នឹងគឺថាច្រើន តែនិយាយពីរឿងសារៈហ្នឹងហេតុឃើញម្នាក់ម្នាក់នៅក្នុង ប្រទេសក្តីនៅក្រៅប្រទេសក្តីនៅតែមិនអាចចោលដាច់បានណាប៉ុន្តែដូច្នេះហើយមានការបង្កឲ្យមានបញ្ហាផ្សេងផ្សេងដូចជាគ្រោះថ្នាក់ចរាចរណ៍ឬក៏ធ្វើឲ្យខូចខ្លួន នៅជាដើមដូច្នេះយើងគួរតែទម្លាប់ឲ្យគេថាឲ្យបន្ថយកាត់បន្ថយគ្រឿងសូរានឹងចេញពីក្នុងខ្លួនទៅមិនមែនជាមានប្រយោជន៍ប្រហែលទេអឺបទកាប់នេះ ជាបទប្រមកិតគុំទម្លាប់ផឹកស្រាឲ្យជ្រុលខ្លួន ជាកំណាប់ដែលខ្ញុំកណ្ដាខ្ញុំបានតាក់តែងនៅក្នុងទម្រង់បែបក្រមុំក្រមផ្កាសូមប្រគេននឹងជូនដូចតទៅគ្រឿងញៀនមានច្រើនណាស់ចាស់ក្មេងផងបងប្អូនដឹងកុំសែបអែបខំប្រឹងនិងខូចខ្លួនជូនស្លាប់កាយគ្រឿងញៀនមានក្រាស់ក្រែលដែលពង្វក់ឆ្លុះអន្តរាយកុំចិត្តមិត្តទាំងឡាយឆ្ងាយពីវាជារឿងល្អ សុងរាយកាស្រវឹងប្រំផាត់វីគ្រីបង្កពងវិញលែងដឹងល្អសជាខ្មៅណាអើយខ្លៅប្រាជ្ញា ស្មារតីខ្លីគំនិតកិនលែងត្រូវផ្លូវពេញចា កំហុងខំខ້ອຍកាថាលែងច្បាំង យផ្លាំងវិញ្ញាណផឹកច្រើនកើនចិត្តពលទល់ទុកតមនាំឲ្យហ៊ានកែខឹងរឹងបំពេញឈាន ការឆ្លោះព្រោះសរាបើមកក៏ក្រុងឆ្នាំងក្លៀងខំផ្លូវ ទៅខកាងជួនជាពីមរណាពីងការខ្លួនអើយគូនសោកស្ដាយផឹកញឹកវឹកបង្កក្រគ្រួសារការចំណាយ ទ្រពអស់ខ្សោះការចាយបាយដែងឃ្លានគៀតមុលខ្ចីជុំពាំងអើយនាងចិនខាងអាងរបងអងលងដីជ្រុលជ្រួងគួងអងអ្វី ក្តីប្រុងស្រាងអើយការស្រវឹងញ៉ាំផឹកទឹកស្រាជោគព្រុករុលរៀលត្រៀលថ្លាមរឹកព្រៀងកាយឆ្ងាយទីពឹងនិងបាត់បង់អង្គរូបទ្រង់សូមអរគុណនិងអរគុណបាទអរគុណណាស់ទៀតបាទបាទដូចព្រោះបត់នេះ ស្រាហ្នឹងវាយើងដឹងហើយកាលពីដំបូងហ្នឹងមួយស្រីមានហ្នឹងក៏បាននិយាយអំពីគ្រឿងញៀនដែរមានច្រើនប្រភេទប៉ុន្តែខ្ញុំកាលណាខ្ញុំបានសរសេរថ្ងៃមិញនេះយកតែរឿងសារាតែមួយមុខទេមែនតើយើងដឹងគ្រប់គ្នាទៅខ្ញុំកាលណាខ្ញុំបានប្រកេអឺប្រកេជូនហើយមកថារឿងសារាហ្នឹងគឺថាវាធ្វើឲ្យយើងហ្នឹងខូចសុខភាពហ្នឹងខ្លាំងណាស់ ពង្វេងស្មារតីខ្វះការពិចារណាខ្វះការថ្លឹងថ្លែងជួនកាលទៅមិនបង្កបញ្ហាតែយើងទេបង្កដល់អ្នកដទៃដែលនៅចិត្តខាងនៅជុំក្បែរឧទាហរណ៍បើយើងបើកបតដែលមានការគ្រឿងញៀននៅជាដើមហើយយើងដឹងហើយនៅប្រទេសអូស្ត្រាលីនេះក្តីដោយឆ្លៃគេថានៅចំពោះមុខគឺថាកាលណាមានជាតិសូរ៉ានឹងសេរ៉ូកដោសញ្ញាសេរ៉ូ4ហ្នឹងគឺថាត្រូវតែគេពិន័យចឹងហ្មងហើយផាកហ្នឹងគឺធ្ងន់ចឹងហ្មង ហើយនិយាយដល់គឺថាបើអ្នកធំអ្នកមានបណ្ដាស័ក្តិនឹងនៅស្រុកនេះណាមួយគឺហាក់ធ្ងន់ជាងអ្នកដែលធម្មតាពីព្រោះយើងអ្នកដឹងច្បាប់ដកទាំងលិសង់ដកទាំងកាតរីដកទាំង license នឹងចោលហើយទៅចូលគុកឬពិន័យបង់រាប់ពាន់ឬក៏អស់ដកតំណែងចោលតែម្ដងអាហ្នឹងនៅស្រុកប្រទេសដែលយុរ៉ុបនេះឯងដែលខ្ញុំកាត់ណាហើយអ៊ំនៅនេះឯងសប្ដថ្ងៃគឺថាតឹងតែងណាស់ អឺឃើញម្ដងហ្នឹងគឺថាដកក្នុងយើងមាន license របស់យើងក្នុងការបើកបោះហ្នឹងមានតែ2 10ពុងទេហើយបណ្ដាស្រានោះជួនកាលដល់3ពុងឯ4ពុងហើយបើថ្ងៃ4ថ្ងៃអីចឹងផងឧទាហរណ៍មាន holiday ហ្នឹងគេហៅ double merit ទៅដល់ឧទាហរណ៍ដល់ខូចម្ដងដល់អស់6ពុងបាទដល់ទៅលក្រោយទៀត6ពុងទៀតអស់បាទលេងបានបើកបោះដល់ license ហើយគុំ license ទុកបាទ យកទៅដាក់គុកដាក់ច្បាប់ឬក៏ពិន័យជាប្រាក់ជាច្រើនឬក៏ថាអស់បុណ្យអស់ស័ក្តិហើយជាប់ឈ្មោះទៀតអាក្រក់ទៅទៀតទៅរកការងារកន្លែងណាធ្វើក៏បានដែរអត់មានថាចុះមកចាប់ដៃឯណាលូកប៉ៅហុចអើនេះឲ្យនោះអត់មានទេមួយតែសម្រាប់នេះសូយើងខ្ញុំខ្ញុំហ្នឹងឯងខ្ញុំមានថាហ្នឹងហើយចិត្តសារាបាទគឺសំខាន់ហ្មង ណាអរគុណអរគុណច្រើនដែលបងជាចិត្តបានលើកឡើងអំពីស្រាស្រាហ្នឹងគឺគ្រោះថ្នាក់ច្រើនយ៉ាងដូចបានលើករៀបរាប់ខាងលើហ្នឹងវាអាចគ្រោះថ្នាក់ដល់ជាពិសេសគឺបំផ្លាញខ្លួនឯងហ្មងបំផ្លាញស្មារតីបំផ្លាញខ្លួនឯងច្រើនជាងអ្នកដទៃអូខេឥឡូវមកក៏ជួបសៃមាសវិញម្ដងសៃមាសបន្ទាប់ពីញោអ៊ំវិចិត្រមកហើយឥឡូវក្មួយបាន អីជាការឆ្លើយតបទៅលើអ៊ំអ៊ំនេះស្រាឥឡូវបងអូនក្មួយមិនបែរលើកឡើង អញ្ជើញអឺបទទី2ជាបទចាស់ទេ តែ តាមម្ដាយល្អអ្វីម្លេះទេ លើកពី អ្នកម្ដាយអញ្ចឹងណាកុំម្ចាស់អូខេអូខេចេះចាស់ល្អអ្វីល្អម្លេះ ល្អគុណវិញសឹងល្អចាញ់លោកលៃល្អទាំងគុំនិតល្អចិត្តប្របៃល្អ ចាញ់បីបំលថ្នាក់ថ្នមស្មងលគ្រប់ទាំងលប៉ិនម្ដាយខ្ញុំខំធ្វើកិច្ច ចិត្តម្ដាយស្រទន់ដូចមេងស្រទុំម្ដាយចង់រូចំនឹងកូនប្រុសស្រី អ្វីម្លេះទេល្អប៉ិនលឹងកែល្អធវិន័យបើកូនបានប៊ុងឈ្មោះល្អប្របី កូនខំលោកលៃជូនបនដល់ម៉ែធ្លាប់ ឥឡូវអត់ម្ដាយអង្គនាងធ្នមថានាងម្ដាយស្លាប់ទៅ កូនទុកអត់លះខានខា ហើយម៉ែធ្លាប់ផ្ដាំកូនថាជីវិតសូនឈ្មោះសូនឡើយ ទឹកដំបដាយថ្លៃកូនគុំកន់តាយស្វែងរកងត្រៃដោយអំពើល្អ ជំលងហូមតែមួយពងរុងតែមួយតរៀនធ្វើបនទីនទូមានឬក្រគុំខា ទៅពូចខំចាំម៉ែស្រឡាញ់កាណាស្រឡាញ់បាត់នឹងខ្លាំងលើកទី2ល្អជាងលើកទី1ហើយហ៎ ហ្នឹងហើយបោចិត្តអីលើកទៅចាប់ថែមទៀតទេលើកទី2មានអីចាប់អារម្មណ៍ណាល្អបងគេកាន់តកើហើយល្អណាស់ជាមួយបើថាយើងគេថាមុនដំបូងគេថាដល់វា friendly ទៅគេថាវាមានការភាពស្និទ្ធស្នាលជាមុនតិចទៅអារម្មណ៍ហ្នឹងក៏ល្អទៅការ smooth ហ្នឹងក៏ល្អហើយយកលំអលុយរបស់ម្ដាយនឹងយមរាទៀតត្រូវតែល្អថែមទៀត ឲ្យឃើញកាន់តែឃើញម៉ែកាន់តែល្អខ្លាំងឡើងខ្លាំងឡើងអរណាស់គួយហ្នឹងមានណាល្អជាងម៉ែយើងទេណាតាមពិតទៅពេលដែលយើងអ្នកបីស្ដាប់ចុកចំណៃឲ្យខោហើយណាពេលគូសោកគ្រប់ពេលណាដែលយើងចាពេលណាដែលយើងខ្ញុំម៉ែគេម៉ែយើងបងគ្នាដែលមានសិលធម៌នេះគឺល្អទាំងអស់ពេលណាដែលយើងពោលអំពីម៉ែធ្វើឲ្យមួយពាក្យមួយពាក្យដែលយើងពោលចឹងនឹកឃើញម៉ែរហូត បើយើង បានឱកាសសូត្រអញ្ចឹងជឹកញាប់អូមិញខ្ញុំនឹកឃើញកណានឹកឃើញទឹកភ្នែកចង់ទឹកភ្នែកលីងលងនឹកឃើញកូនម្ចាស់ទៅតែបាត់បងម្ដាយដែរហ្នឹងហើយកណាចូលរួមលេខទុកត្រូវហើយត្រូវហើយអឺកាលណាដែលយើងពោលពេលពីម៉ែទៅទឹកចិត្តរបស់យើងនឹងវាកំពុងតែនឹកម៉ែហើយ តែនឹងឃើញឯងដូចក្មួយសុំកាត់ព្រះអង្គបន្តិចគេក្មួយឃើញស្រាប់ព្រះអង្គនៅតែញើបអញ្ចឹងព្រោះញោមប្រគុណចាស់ហ្នឹងទៅតែអនិច្ចកម្មកាលពីថ្ងៃអង្គារសប្តាហ៍មុននេះឯងថ្ងៃនេះមកទឹកពេញពេញមកទឹកណាបាទតែប៉ុន្តែលោកអាចកាត់គាត់ថាជីវិតនៅក្នុងសត្វតកលោកនេះគឺថាมันអាចគេចផុតរត់រួចអំពីមរណៈទេណាមរណៈសញ្ញាណាអនិច្ចំទុក្ខអនត្តាប៉ុន្តែធ្វើម៉េចការសោកស្ដាយវានៅតែសោកស្ដាយចឹង ម៉ែគេម៉ែខ្ញុំបើញោមព្រះអង្គអីក្តីគេថា នៅតែសាប់ស្ដាយកាលពីពេលមុននោះញោមកណាក៏លោកលាចាក់លោកទៅណាហើយអត់បានតន់ដូចគ្នាទេខ្ញុំកណាហើយទៅធ្វើ MC ពិធីករចាប់ក្បាលមីក្រូប៉ាប់ទៅកូនគេទេថាប៉ាមកផ្ទះភ្លាមម៉ែមិនស្រួលពេលគេអត់ហ៊ានប្រាប់ទេគេអត់ហ៊ានប្រាប់ម្ដាយថាគាត់ព្រោះគាត់សម្រាប់ទៅគាត់បិទភ្នែកដាក់ដៃបណ្ដំរបស់គាត់ឲ្យស្រាច់ទៅមកទៅដាក់ភាសាបាយងាយ អត់ក្រោកអាយុ90ជាងហ្នឹងហើយប៉ូលីសក៏គេតេទៅទៀតគេថាគេមានប្រាប់ប៉ុន្តែមកដល់ផ្ទះប៉ូលីសគេឈរចាំមកផ្ទះ Are you alright sir អត់មានអីបានគេប្រាប់ថាម្ដាយអ្នកបានខូចទៅហើយណាគេអត់មានប្រាប់យើងថា ម្ដាយខូចទេព្រោះឲ្យយើងបើកបលមកឲ្យស្រួលអារម្មណ៍ហ្នឹងគាត់ថាគាត់ មិនសូវស្រួលតែមកដល់ហើយម៉ែគាត់បំណំដាក់ដៃរបស់គាត់ភ្លេចភ្នែកទៅចាំស្រួលទៅ ដោយបាទគាត់សម្រាប់លងលក់ទៅអត់ទាន់ទៅតាមប៉ុន្តែពីព្រឹកឥឡូវនិយាយរឿងមិនអាយកណាទេពីព្រឹកហ្នឹងកណាទៅធ្វើពិធីមង្គលឲ្យគេហ្នឹងបាទនិយាយលេងមួយគាត់ម៉ែក៏ដើរលេងទៅណាចាំខ្ញុំផងអារម្មណ៍វាទៅចឹងតែនិយាយលេងជាមួយគាត់ទេគាត់មានស្អីស្ដាប់គ្នាបានភាសាបាយហាត់ពេលព្រឹកហ្នឹងម៉ោង6ជាងហ្នឹងក៏ទៅធ្វើពិធីមង្គលការគេដល់ល្ងាចឡើងដាក់ព្រោះដាក់ខោអាវមកកាហ្វេទៀត មានក្បាត់មានអីទុកទៅហើយព្រោះល្ងាចឡើងទៅធ្វើ MC ទៅធ្វើពិធីករនៅភោជនីយដ្ឋានទៀតអីម៉ោង8ឡើងលើឆាកចាប់ក្បាលមីក្រូគាត់និយាយគ្រប់ភ្ញៀវបាន2ម៉ាត់សាតែលហ្វូនទៅដល់ដល់អញ្ចឹងទៅឲ្យគេចំនួនទៅក៏បោះឡានមកវិញទៅនឹងអាជីវិតគេថាអត់ទៀនប៉ុន្តែបានជួបគាត់ពីព្រឹកនិយាយមួយគាត់ថាកុំឲ្យទៅឡាដែរប៉ុន្តែធ្វើមិនគាត់ហើយ ប៉ុន្តែមុននឹងមហាឡាទិនហ្នឹងគាត់សូត្រធម៌2 3ថ្ងៃមុននឹង2 3ថ្ងៃគាត់ចេះសូត្រធម៌ពីដើមពីដើមហ្នឹងណាប្រាក់ខ្លួនដេកទៅគំនៅមកទៅទេប្រពុតធម៌មេប្រធមនោះណាខ្ញុំសូមជីវិតស្រង់វិញកៅគាត់ក៏ចេះគាត់ចេះចេញមកប្រហែលថ្ងៃមុនគាត់ខូចហ្នឹងឯងគាត់រំលឹកធម៌គាត់អីចឹងទៅណាសូមរៀបដៃដូចជាផ្កាសូមរៀបដៃដូចជាបន្លាសូមបញ្ញាដូចនាងស្អីស្អីណាអូសូមបញ្ញាដូច អ្នកមហាសុតអីអីហ្នឹងគាត់សើចចេះនឹកឃើញធ្លាប់ពីដើមពីដើមយកមកសូត្រសិតពីដើមតែគាត់ធ្លាប់បំពេកូនក្មួយកូនចៅពីដើមព្រោះមុននឹងគេទៅគាត់តែងតែបំពេគាត់ជាសូត្រធម៌បត់នឹងឯងគាត់ធ្វើបត់អីបែបខ្លះខ្លះណាសូមគាត់ចំណាយពេលរំខានបន្តិចប៉ុណ្ណោះដែលស្ថានភាពគាត់ឯងយើងយើងយើងសូត្រចំណាខ្លះយើងសន្ទនាខ្លះទៅអាហ្នឹងដើម្បីបានគ្រប់ម៉ោងពេលវេលារបស់យើងឡើយបុរីឡើយដល់វេនបុរីវិញបុរីបាទណា ជើញជើញកណាសូមអឺសូមលើកយកច្បាប់គោរពមេដាបិតាកំណាបរបស់បណ្ឌិតអ៊ូចុងលបងអូខេចេញចេញបាទកណាអូមធွာភូមិសុកភូមិបនទៅមុខអើយកូនរកមិនត្រូវ មិនស្ដាប់វិចាទេសនាម៉ែឪតែងចង់អើយអល់ផ្លូវអើយប្រាប់កូនប្រុងស្រីតែកូនមិនដឹងអើយ ច្រើនណាស់តែខាងពីនឹងម៉ែអើស្ដីគួរស្ដាប់ម៉ែអើយសោស័ព្ទសំដី លោកអើយគប់បីអើយ គោរពបូជាដូចស្ដាប់ព្រះសង្ឃឯងលំអត់អោនអងអើយបង្គំវន្តី ព្រះពុទ្ធដាក់ក្បួនអើយប្រធួននាមមីឈ្មោះជាអើយពពាអើយជាគ្រូខាងដើមសម្រាប់ទូលមានអើយ កូនចៅគ្រប់ប្រានឲ្យបានយ៉ាងឆ្នើមកុំឲ្យដើរលេងអើយជាលបែងគួខ្ពើមកុំឲ្យអើយរងើមអើយសបាយជ្រុលពេក ពេលយប់ប្រលប់ម៉ែមើលការឲ្យគ្រប់ទុកដាំងហើយដេកហើយភ្ញាក់ពីយប់ម៉ែអើយប្រារព្ធពុនរែក កុំអោយអើយតបភ្នែកអើយអ្នកផងទាំងឡាយមើលគេអ្នកមានអើយគេមិនអត់ឃ្លានមានកាងចាយ ម៉ែអើយនៅច្បាប់ឪពុកម្ដាយតើបានអើយសបាយអើយនៃលោកនេះអងបាទសូមអរគុណលោកចាស់អឺអរបត់បត់ល្អបត់ដែលប្រាយអ៊ុចុងណែ អឺមានយល់អត្តន័យខ្លះដែរលើកខ្ញុំមកសំដែងហ្នឹងបរិយកណាយល់ខ្លះខ្លះដែរលបងព្រោះអីកំណាប់ហ្នឹងកណាធ្លាប់សោតដូចជាថ្នាក់ទី7ថ្នាក់ទី7ហ្នឹងកណាថ្នាក់ទី8កណារៀនទៅពេលហ្នឹងកណាចេះស្មូតហើយដល់ពេលលោកគ្រូស្តាហ្នឹងឲ្យកណាសោតជាកំណាប់ដល់ពេលឲ្យលោកលោកគ្រូថាឲ្យឥឡូវសាកស្មូតម្ដងអញ្ចឹងទៅអាសាសោតពេលហ្នឹងទៅ អឺភូមិធរភូមិសក់ឯហ្នឹងឯងកណារបង ភូមិធរភូមិសក់ណាហើយជាកំណាប់របស់តាអូចប់អូចប់ជាជាកូនរបស់តាព្រំងុយអូមួយអឺសតតែពួកកវីនិពន្ធជន់ជើងជើងចាស់ ហ្នឹងហើយឥឡូវនៅសល់ម៉ោង8 5នាទីឥឡូវយើងគិតធ្វើម៉េច3នាទីមិនទេហើយសល់3នាទីចែកគ្នាចឹងកណាមិនទេកណាលាមុនហើយពីព្រោះឥឡូវនេះកូនគេទូរស័ព្ទឲ្យទៅយកអូខេឥឡូវចែកចោះចែកទៅមុនចឹងឡូវអឺហើយសូមអរគុណនិងអរគុណនៃអរគុណក្មួយណាហើយជំរាបលាមុនសិនហើយដោយសារមានការរវល់បន្តិចព្រោះមានអ្នកទូរស័ព្ទមកឲ្យទៅ យមផ្លែអរគុណណាស់ហើយជួបគ្នាលើក្រោយទៀតសូមសុខសប្បាយយុវណៈសុភៈពលៈចូលមានដល់អ្នកគ្រប់គ្រប់ការសวัสดิភាពគ្រប់ពេលណាគុណចាស់ចាគុណចាស់អរគុណចាហើយអរគុណច្រើនហើយយើងក៏ដល់មកដែរប៉ុណ្ណឹងប៉ុណ្ណឹងណាប៉ុណ្ណឹងចុះយើងក៏សូមនមត់ក៏ចប់ប៉ុណ្ណឹងចុះកុំអោយខាត់ពេលវេលាទៅទៀតហើយកម្មវិធីយើងម្នាក់ពីរដង ពីរដងដែរហើយតែឥឡូវប៉ុណ្ណឹងចុះ មុននឹងបញ្ចប់ក៏សូមអរគុណដល់បងទាំងពីរនិងបងជាវិចិត្រដែលបាន ចូលរួមក្នុងឱកាសនេះសូមជូនពរអរគុណតម្លៃ4ប្រការគឺយុវណៈសុខាពលៈហើយព្រមទាំងសម្បត្តិ3នៅទេវតានិងព្រះនិព្វានហើយសូមសន្យាថាថ្ងៃថ្ងៃអង្គារនឹងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតសូមអរគុណច្រើនសូមថ្វាយបង្គំលាសូមបានពលលាបាទ ណាអរណោណោណោអើ